form នៅ first ក៏ដូចជា second pick ដូចគ្នាបាទអញ្ចឹង game ក៏បានចូលមកដល់វិញផងដែរបាទយ៉ាងគ្រាន់ចូលមកភ្លាមភ្លាមអាយ៉ានៅខាងក្រោមដូចចង់តេះតេះគ្នាទៀតហើយបាទប្រការសូវិសាលគណៈដូចយើងបានដឹងចឹងជាមួយប្រភេទ Hero Brody Black Boy របស់យើងគឺនឹងខ្លាំងនៅក្នុង early game គណៈដែលជាមួយនឹង Claw របស់អមីគឺគាត់លេងជាមួយនឹង Emblem Support ដែល Emblem នឹង Emblem កាក់4វិនាទីគូដល់ម្ដងជាមួយនឹងការតេះជាបានលុយ4000មិនសមគឺត្រឹម1200លុយចឹងអ្វីដែល Claw ចូលធ្វើគឺធ្វើការធ្វើមិនតេះជាទៅលើ Brody បានច្រើនដើម្បីឲ្យគាត់ងាយស្រួលបានបានលុយច្រើនចាប់ចែកឲ្យធំលឿន បាទអញ្ចឹងស្រាប់ក្រុមនៅពេលគ្មានរ៉ូហ៊ីលឈាមនេះគ្នាមកណាគ្រាន់តែ mechanic hill គឺខុសគ្នាមួយ hill អាចបាន global hill តែម្ដងមួយទៀតគឺ hill ដើម្បីដាជំនាញចាប់ជាប់បញ្ញប់ stand ឈើសំណាញ់ក្រោយ flick ដាក់ឈាមអូធួនអត់ដល់នេះគ្មានជំនាញការនេះតាមវាយមួយដៃចុងក្រោយ last hit ពិសេសមួយ kill first not យកមកទៅលើទៀតអត់នៃការនេះតាមវាយ3ទៅ1បន្តទៀតជាមួយនឹងរនមិនអាចតស៊ូរួចខ្លួនឯងតាមគោះអូអូ បាទយកមកខៀលជូនទៅកាន់ទីឧត្តមបាទចាឥឡូវយើងមកកលេចមើលជាមួយនឹងថា lane prediction វិញម្ដងនៅក្នុង game ទី1នេះគ្រាន់ជាការ predict ទេយ៉ាបាទតែគេនៅក្ដាមវិញខ្ញុំអូ I frog បាទ បាទនិយាយទៅដូចខ្ញុំនិយាយចឹងនៅក្នុងហ្គេមនេះគឺបែកចែកជាពីរមួយនៅក្នុង early game មួយទៅកាន់ late game ហ្គេមមួយនេះបើសិនជា Camber នេះខ្លះគឺគាត់ធ្វើបានល្អនៅក្នុង early game ខ្ញុំគាត់ថាអត់អាចមាន late game សម្រាប់ TFU ទេប៉ុន្តែបើសិនជា game នេះធ្លាយទៅដល់នាទីទី14 15អីចូលទៅកាន់ lot ទី2អីបើសិនជាខាងសមាជិករបស់ CU អាចធ្វើបន្ទុកមកឬមួយក៏គាត់អាចនឹងចាញ់ទី2អីគឺ late game គឺ CU ធំបងបាទដោយសារតែ Cloud ជា hero ដែលធំស្រាប់ហើយនៅ late game តែដូចបាននិយាយនៅពេលដែល គេជា BL team ក៏អាចទប់ជាមួយ damage បានច្រើនគ្នាស៊ីបាច់ដើមកាមរយដេញតាមវាយជាមួយការស្មៃដូរយ៉ាងម៉េចដែរជាមួយឈុតស្មៃដបានយកបានជាមួយនឹង objective ខ្លួនឯងដេញតាមវាយបើកនេះវាយស្ទល់វត្តជាមួយនឹងខ្សែវ៉ាន់ឡាឈាមតូនទាំងឡាឈាមម៉ៃជីឡមើលខ្លាំងមែនទេជាមួយការនេះតាមវាយតទៀតផ្ទុះតូនឈាមទាំងកធនទាំងកធនអត់មានអ្វីគ្នាដែរនោះទេមានតែអ្នកដាក់ឈាមបាទ អត់ខ្ចីងាប់ទេគណៈដែលមុននឹងយើងចាក់អារម្មណ៍មួយជាមួយនឹងខ្សលពិសិដ្ឋគឺគាត់បើកនេះរៀងយឺតបន្តិចគណៈដែលជាមួយនឹងវត្តមានរបស់ស៊ូម៉ារ៉ាគាត់ព្យាយាមទៅបិចតែតែតែដោយសារតែមានការហ្គេងឲ្យពីការសមាជិករបស់ CU ធ្វើការដេញជាមួយនឹងវត្តមានរបស់ស៊ូម៉ារ៉ាគឺអត់ឲ្យនៅជាមួយ Retrieve Houston ស្មើគ្នាជាមួយនឹងដវ៉ាន់នោះទេអញ្ចឹងទៅតទី1បានទៅលើការសមាជិករបស់ CU វាយគ្នាមកប្រាវជាគ្នា2 3ភ្លាមតែសាមម្នាក់ម្នាក់សិទ្ធិមុខគណៈដូចគ្នាគឺមិនខ្ចីដាច់មិនខ្ចីដាច់ឆ្លងគណៈដែលហ្គេមមួយនេះការសមាជិករបស់ CU បើទោះបីជាគាត់មានជំនួយប្រភេទ Hero Late Game ដល់ទី2ជាមួយនឹងពិសិដ្ឋក៏ដូចជា 18ក៏ប៉ុន្មានប៉ុន្តែតតជាមួយគូសមាជិករបស់ពួកគាត់ជុំក្បាក់លាប់បាច់ដើមការ101ជាមួយនឹងការសេងសេងមួយស្មើដោយមានការបាយគ្នាដាច់ដូចគ្នាផងដែរបាទជុំជើងគ្នាអេបាទបាទបាទ delay ទេចឹងឥឡូវនេះជាមួយនឹង game ទី1ដូចយើងបានដឹងចឹងតារារបស់ខាងសមាជិករបស់ Burning Flash គឺសិនជាតារាដែល early game ហីជាមួយនឹងវត្តមានរបស់សុករត delay ទៅលើ Valentina នេះក៏ដូចជាទីឧត្តមហើយនឹងសូមរាគឺសិនជាប្រភេទ hero មួយដែលមានទី3តែនៅក្នុង game នេះយើងកំពុងតែចាំអ៊ុតមើលជាមួយនឹង item របស់សូមរាអត់គាត់អាចធ្វើការពាក់ជាមួយទី3ឬមកក៏គាត់ពាក់ជាមួយនឹង item ប៉ុនក៏យើងមិនទាន់ដែរ បាទខាងលើក៏មានការប៉ះគ្នាតែក៏ក្រោមក៏មានការប៉ះគ្នានេះគ្នាធួនជាប់ដេញតាមវាយចូលប៉មឆ្កឹមមួយចាក់អត់មាន ultimate point នេះក្នុងនេះគ្មាន tactical point គ្មានរបស់ពួកនេះគ្នាខ្វះមួយ tactical point មិនដែរដានណេនៅខាងលើមួយទៅមួយមិនដែរឈ្នះជាមួយនឹងគេនេះក្នុងនេះបាត់ឡែនបាល់អូពីវ៉ាដូចូលមកក្នុងឡាឈៀមតូននឹងឡាឈៀមផ្ទុះ stake 3 4 stake តែមាន ultimate ដេញតាមវាយនេះគ្នាចាប់ជើងបាល់ឡូជាមួយនឹងការស្រែទល់មុខស្មើយក stake មួយទៀតស្ពាយ3 stake នៅលើខ្លួនតែអត់មានសញ្ញានៃការដាក់ ultimate មកវិញពីសុកវិសាលនេះគ្នាមកណោះបាល់អាចខ្ជូ168ហេងហេងមកពីការស្ទោវិសាលជាមួយនឹងការ ភ្លេចក៏លេខដាច់កែរហូតដល់3ដែលជាមួយនឹងការគៀបទី4ទល់ជាមួយនឹងមួយផ្លែមួយប្រាវចុងក្រោយគឺអត់អាចធ្វើការតែជាបទៅលើសូមសាបានច្រើនទេលឹបអត់ដាច់ទេគៀបផងដែរប៉ុន្តែមានអ្នកបបង្ហើយចាប់ជើងជាប់បាញ់ stack ឡើងឈាមទីអាដាមតាន់លេខ3ប៉ុន្តែព្រឹត្តិការណ៍ number kill គឺពិតជាខ្លាំងនេះខ្មែរ2ទល់នឹង2 number kill តាដាមបើស្មៃដូចអត់ដឹងណាគេឈ្នះបាននេះគ្នាប៉ុន្តែប្រហែលជាចាន់របស់នេះគេឈ្នះបានបាទជាមួយនឹងការបៀបៀជាមួយ defend មកទៀតហើយបាទការសួរប្រាចឹងយើងមកទៅក្រោយវិញមួយទៀតបាទប្រកបសារ land មួយស្មើនឹងពេលមុនហ្នឹងគឺជាមួយនឹងការវាយមួយស្មើទៅលើកសោតសិនក៏ដូច ដូចជាដណេគឺអាចធ្វើការយកឆ្នាំទៅលើពិសិដ្ឋបានទេព្រោះថាដូចយើងបានដឹងចឹង early game ជាមួយនឹងការលេងជាមួយតនតបជើងដូរឡើងទៀតមួយតនពីរកណ្ដាលតថ្លៃផ្លែចុះស្មៃមកទៅលើសួរមារាវិញម្ដងជាមួយនឹងថតថមួយស្មារវេងដៃហើយពណ៌ទាំងពីរបាទគឺគាត់ចូលមកតែម្នាក់ឯងទេមិនដែលសិនគាត់មានរៀងខ្លួនតែជាមួយការរីករាយរៀងលឿនពេកបាទធ្វើឲ្យឈាមជាមួយនឹងថោថោគឺសល់រៀងច្រើនជូនទៅកាន់ជាមួយព័ត៌មានរបស់ស៊ូមារ៉ាទៅការរីករាយយុវសិនយកបានជាមួយនឹងឡតទី2ឡត1ស្មើជាមួយនឹងការចោទទៅទីជាមួយនឹង Golden ម្ដងនៅក្នុង early game គឺអត់ជោគជ័យទេក្រៅ Clear Land មួយសិនតែគេអត់តដៃមកទេបាទអញ្ចឹងធ្វើឲ្យការសមាជិករបស់ CFU គឺគាត់រៀងងាងគាត់បានដែរព្រោះថាគឺគាត់ចំណាយគ្នារបស់គាត់ច្រើនពេកនៅក្នុងជាមួយនឹងការជាស្គៀលប្រើស្គៀលទៅកាន់ Brody ទៅលើសូវិសាលចាំបើសិនឲ្យគាត់ fail ម្ដងពីរដងទៀតអាចនឹងការសមាជិករបស់ Burnick Flash គឺគាត់នឹងងាយស្រួលរកកន្លែង farm ខ្លាំងមែនតែយ៉ាងណាមិញ game នេះគឺនៅស្មើដៃគ្នាជាមួយនឹង goal សិលតែប្រាក់ប្រែគ្នាលើខ្លាំងគ្នាតែមួយ K goal តែម្ដងជាមួយនឹង kill មួយស្មើក៏ដូចជាអូខាងក្រោមចាប់ធានដើមឈរមកហើយអស់ flick នឹងតាមចាក់គាត់ជាមួយនឹង Bulldog ជួយមកដែរបានមួយ kill ទៅលើធា ៀបដើមដូចខ្ញុំដែរពីរគៀលតូននឹងមួយគៀលប៉ុន្តែខាងក្រោមក៏មានការគៀបឡើងទៅលើសោវិសាដែលលេខថយចូលប៉ម clear ឡើងនៅក្រោមតើសមាជិក CFU Gaming ចង់ធ្វើអ្វីនៅផ្លូវក្រោមបន្តទៀត3តូននឹង3ឃើញមុខគ្នាច្បាស់ខ្លាំងមែនតើជា skill clear land មានមានតែមួយក្បាច់ដើរត្រូវការ clear land បានសម្រាប់ចាប់ជើងចប់តែអត់មាន remake follow up នោះទេខាងលើមួយស្មើបន្តទៀតខ្លួនជាមួយនឹងដៃ experience land ទាំងពីរនេះគ្នាបងណែបាទជាមួយនឹងអត់មានកដោឲ្យបាទអូបាទ អីខ្ញុំចាក់អារម្មណ៍មកអីតតតយ៉ាងមានការចាប់ជើងជាប់ផ្សេងផ្សេងបាច់ដើរត្រីកោនៅសាអាល់ទីមេតតែក្នុងគាត់ធួនអត់ធួននេះខ្មែរជួនការផ្លាទីមួយមជ្ឈលមេឃាអាល់ទីមេតខ្ញុំនៅក្នុងប៉ុនដល់ម្ដាយតនឯបាននេះមួយស្នាជើង burn នៃ flash wow see you my g បាទ ហើយដែលខ្ញុំចាក់អារម្មណ៍មុនហ្នឹងគឺជាមួយនៅវត្តមានរបស់ច័ន្ទតវ៉ាន់គឺគាត់ឲ្យជំនាញគាត់3នាក់ដើម្បីធ្វើការវាយនៅខាងមុខអត់តមកគឺគាត់វាយអាយ៉ាពិសេសយ៉ាងម៉េចឲ្យលងនៅក្នុងជាមួយនឹង Sky នេះកដោខុនទាំងស្នាពិសេសនេះជាមួយនឹងការវាយមួយទៅ3ឡាជាផែក្លានេះដោយ skill តួនពេលវេលាហ៊ានចាប់លើនេះដែរទេជាមួយនឹងការវាយស្ទល់មកពីសូចត្រាវត្តខ្សែវត្តឡាជាទូសោប្រាមេរ៉ូពិសេស is the king happy birthday ពិសេស Schwanerman save from the situation by now show រំមិនបីមកឆាខាណាមុនណែនឹងជិះដល់ឆ្ងាយគុំខ្វាត់អូពិសេសបានដល់ដំណោះជាមួយនឹង Eri Warrior Mighty បងចាប់ជើងជាប់ឡាជាបោះខ្សាំងបាត់ដកថយយ៉ាងងាយពីពិសេសបំមកជន់ class stage ចំកណ្ដាលមុខទាត់ស្ញាញ់ខ្លាំង2 3នេះធ្វើឲ្យជាមួយនឹងការទូតរហូតដល់5នេះឡើងជៀបទៅកតូនទៅកតូនបែបកៅ Happy birthday ពីកុសល2 3 បាទនេះគ្រាន់មកដល់ចាក់ដឿងហែមក្លឹងបងមូ30កោជន់ខ្លាសេចូល3ទៅវាពីកម្រិតដាក់ផ្លឹបផ្លឹបជាមួយនឹងការសផលបើក្រោយតែយើងកន្លែងមើលជាមួយនឹងជាពិសិដ្ឋគឺគាត់ស្ទើរជាមួយនឹងម៉ាណាចាគាត់ស្ទើរបានប្រើជាមួយ skill ដើម្បីឲ្យជួយឲ្យ ច្រើនទេកណាដល់ហ្គេមនេះគឺយូសុងដាក់ផ្លឹបយកផ្លឹបយកវាយប្រាវត្រីពខៀលលុយសតបាទ ជាមួយនឹងថ្ងៃនេះគឺម្ចាស់ខួបគឺ កាយខ្លាំងមែនទេបាទគាត់ម្ដងបាយ surprise ខួបកណាខ្ញុំទេខ្ញុំចេញទៅ surprise វិញតែម្ដងមិននេះសារតែពិសេសគាត់ច្បាស់ជាមួយនឹង passive របស់ Yuzong គាត់បុកគេបានម្នាក់3 stack ហើយគាត់តែខ្សែក្បាត់ជះវិញ្ញាណគឺផ្ទុះ soul 3អេរ៉ូឈាមគាត់ឡើងដូចយ៉ាជាមួយនឹងការដាក់ឈាមពីទីឧត្តមល្អខ្លាំងមែនទេជាមួយការសហការគ្នារបស់ Bonnet Flash បាទមិនតាមបាត់យើងឲ្យកេរទៅកាន់ទី10ទីមុនពេលដែលកាត់ជាមួយនឹង team fight ហ្នឹងគឺជាមួយវត្តមានរបស់ ST គឺគាត់បានហៀលឈាមពេញពេញហើយធ្វើការសមាជិករបស់គឺគឺចាយ skill អស់រៀងគាត់បានដែរចុះជាមួយនឹងការរថែមកជុំគ្នា នៅក្រោយក៏ពិតមែនតែរសារការសមាជិករបស់ CFU គឺគាត់រៀងចាយស្ទៀលអស់ខ្លះខ្លះចឹងធ្វើឲ្យការ burn នេះខ្លះគឺងាយស្រួលវាយក៏ដូចជា surprise តែ skill គ្នាលេងលេងស៊ីងទៅស៊ីងមកមានមែនរបស់គេបាច់ដើរ tracker ចាប់ជើងជាប់ហើយយ៉ាអត់មាន damage follow up តទៀតប៉ុន្តែយើងមើល kill ទៅតែ4តូនស្មើមែនទេ game កាន់តែចូលទៅកាន់ late game នេះគ្នាមកដែរជាមួយថាសមាជិក CFU នឹងមានអ្វី why burn នេះខ្លះនៅ late game ខាងក្រោមបាច់ដើរ tracker ខាងលើក៏មានការកាក់គ្នាពី team 5ផ្សេងគ្នាបបាយជាមួយនឹងការដើរទីចាក់មករួមបំបិតជាមួយនឹង preset នៅ top lane en time down. អាយ៉ាដាក់លេខសេងសេងសេងសេងតនសេងក្បាច់ដាក់ត្រីកោនមិនខ្ចីឈឺជាមួយនឹងការលេងជាមួយនឹង Lens Slot Real Tank អាចវាយបានសម្រាប់លោកស្រួលកាក់ flow មកជួបចាក់មួយជាប់ flow រឿងច្រើនជាមួយនឹងការដាក់ជាមួយនឹងការគាស់មួយទៀតនេះក្នុងណាចាប់ជើងមកជាប់ក្បាច់ដាក់ត្រីកោនក្បាច់ដាក់កាមួយសេងសេងមកចូលមេគៀក្រុមយ៉ានៅទីនេះជាមួយនឹង CMU បន្តចូលជាមួយនឹងប៉មទី2ដែរទេទុកនៅក្នុងប៉មទី2សិនលេងមួយដូចគ្នាផងដែរបងអែមខ្លាំងមែនតើបានការដានទេជាមួយនឹងការប្រាអារ៉ាបែបបន្តមកជាប់ជាមួយ class A ជាប់ជាមួយ2រោ អូចាប់ជាប់ទៀតហើយជាមួយនឹងការវាយនៅក្នុងប៉មប៉ុន្តែមានមីក្រូហ្វូនទេស៊ីអាល់ទីមែនរបស់យើងវិសុវិសាមកពីក្រោយចាច់ដៃដល់ទៅកាន់មួយសេងសេងសេងសេងម៉ៃជីវាយដល់ម៉ៃចាក់ទៅបានរងក្តៅមកជាមួយនឹងមឈុនមេគៀកបោទីមែនគ្នាបានឡោជាមួយនឹងចាប់ជើងទៅនៅណោតែ skill មួយមួយតែអត់មានការវាយគ្នានោះទេបើវាយគ្នាវាយវាយមិនខ្ចីចោលវាយហើយវាយទៀតវាយទាំងព្រឹកវាយទាំងថ្ងៃវាយទាំងល្ងាចវាយទាំងយប់គណៈដល់ខាងសមាជិករបស់ខាងក្រុមទី2ដូរគ្នាទៅវិញទៅមកបើគណៈដល់ខាងសមាជិករបស់ Burn ឯផ្លាស់គឺគាត់ដាច់ជាមួយនឹងសុកគ្រាន់ប៉ុន្តែជាមួយនឹង Team 5មិនទាន់បញ្ចប់ការសមាជិក របស់ Bird ខ្លះនៅតែបន្តការវាយទៅលើចាត់បានប៉ុន្តែចាត់បានគាត់រៀងលងខ្លួនបានតិចប៉ុន្តែគាត់វាយនៅក្នុងប៉មទី2ចាំដោយសារតែគាត់អត់អាចតចេញទៅវិញរួចទេការសម្រេចរបស់ការ Bird ខ្លះចងជើងចង់ឲ្យគាត់ debate របស់ Bird គឺការបាញ់ ជូនទៅកាន់ដាវ៉ាន់គឺអស់ឈាមច្រើនខ្លែជាមួយនឹងអាល់ម៉ែចុងក្រោយប្រហៅលុយរេបការប្លែកបយ original សុវិសាលបាទតែអ្វីនេះគឺសុវិសាលគាត់ធ្វើបានល្អនេះគ្នាតែគាត់បានដឹងជាមួយនឹងគេជួយគាត់ដោះប៉មគាត់មិនចាយសម្បីតែ flick ក៏អាចថយបាននឹងមាន damage បាញ់ ultimate ចូលទៅក្នុង team fight វិញនេះគ្នាមកដែរប៉ុន្តែក៏មានការជួបគ្នារវាងទីដាមក៏ដូចជាដាណេគាត់ថា Hello នឹងហើយសេងសេងជាមួយនឹងឈុនរួចឡតខ្ចីផ្កាថ្វាយព្រះជាមួយនឹងឆ្មាយកមិនបានទេចាត់បាននៅសេចជួយជាមួយនឹងឡតបាយអទីចាត់បានរងកណ្ដាលមកមកជូន3គៀ team fight សមាជិក CFU កោលើដល់នៅជាមួយពិសិដ្ឋនៅក្នុងវាក់ខ្សែក្បាលផ្ទុះសតែជាមានការដេញតាមដកថយអំឡុងកណ្ដាលជុំជំនួយស្ទេនេះតាមចាប់ចេញតាមវាយនេះតាមវាយជាមួយនឹងពិសិដ្ឋ Hello រត់បានតាមផ្លេតផ្លេចខ្លួនគ្នាកូនកំរោមវាយមកដល់បាត់ពេញក្រោយចាប់ជើងមួយជាប់ឲ្យមេដាយមួយដាក់ chance stand វាយជាមួយនឹង skill shut down ពិសិដ្ឋនេះគ្នាមកណែបាទបែកឡាញដូចគ្នាតែវាសនាគឺមិនខ្ចីដូចគ្នាទេបើកណ្ដាលដែលយើងកន្លែងមើលជាមួយរបស់ទៅរបស់ CFU ក្លត់អាមីវាយបែកឡាញវាយអតាមដងបាទជាមួយនឹងការយកបាន2រោភ្លាមៗអត់ចាំយូរកណ្ដាលបែកឡាញរបស់ មកស្គៀពាក់កណ្ដាលតែគ្មានបញ្ហាជាមួយនឹងអាមអីដាក់លេខថយដូចគ្នាផងដែរជាមួយនឹងឈុតវាយហ្វមកណ្ដាលយកតែម្ដងមីនៀន command clear ដូចគ្នាដែរ Lord ខំដល់ top lane ជាមួយនឹងមីនៀនជាច្រើនដូចគ្នាក៏ដូចជា goal super មីនៀន sing sing ក្បាច់ដើរត្រីកោ clear lane sing មួយទៀតបោកអាទីចូលទៀត reset skill មកជុំជាមួយនឹងម៉ារ៉ាប៉ុន្តែ Lord ក្បែរដាច់ខាងក្រោយក៏មានការលួចទៀតដូចគ្នាផងដែរមកតង់អត់មានបញ្ហាដូចគ្នាស្មើនៅខាងក្រោយប៉ុន្តែផងខាងក្រោយជាមួយនឹងដាននេះក៏អាចដាច់ជាមួយនឹងហ្វមខាងក្រោយមួយទៀតបាទគាត់រំវាយគ្នាវាយបាយដល់កតែយើងកលេងមួយជាមួយនឹង goal វិញលើកខ្វះគ្នាតែ 3k goal តែប៉ុណ្ណោះអ្នកគ្នាអាចធ្វើការកលេងមួយជាមួយ ជាមួយនឹងឯកធ្វើបានអញ្ចឹងយើងបកទៅកាន់ទី5ប៉ុណ្ណឹងអ្វីដែលធ្វើឲ្យការសមាជិករបស់ CMU គឺគាត់ជោគជ័យគឺជាមួយនឹងការយកបានជាមួយនឹងលតទី1ក៏ដូចជាជាមួយនឹងការវាយបែកឡើងដូចជាអាយ៉ាហាក់ដូចចង់បោកយកតែម្ដងដាក់តំណមួយសិនដើម្បីឆ្លោមួយដាក់លេខថយនេះក្នុងដែរបើនេះទៅវិញអត់ពីពិសិនយកខ្សែក្បាលមកណាទៅវិញខ្ញុំវត្តជន់កោវត្តខ្សែក្បាលទូសូនប៉ុន្តែមានការទប់ជាមួយទី3របស់ពិសិនជាមួយនឹងបាញ់ដើមកាមរយនៅខាងក្រោយខាត់សមាជិករបស់បងនៅផ្លាស់បណ្ដោយចូលចាប់ជើងជាប់ចោមវិញបានដល់3ទូស្ទេកដេកតាមវាយជាប់ស្នូយ៉ាងមិនដល់ជាមួយនឹងអាទីចាក់ថ្មបាត់ ងក្រោមមកជាមួយសារ៉ាវ៉ាន់ដែលតាវ៉ៃយកបានពីខៀលមួយដល់មួយបណ្ដាពីដល់មួយបញ្ចូលមេខៀលក៏ពីមួយនេះខ្លួនឯងពីនឹងដែរនេះគ្នាបញ្ចូលមេខៀលទៅនឹងបញ្ចូលមេខៀល my g បាទ គណៈដែលការសមាជិករបស់ Boris ខ្លះគិតថាអាចគួរតែវាយវិញបានស្រែកហៅគ្នាមេជាការមកការពិសិដ្ឋគឺមិនខ្ចីក្តាប់ដៃចឹងជាមួយនឹងការបើកមកវាយតែរសារការសមាជិករបស់ការ Boris ខ្លះគឺគាត់មកទាន់ទេមុននឹងយើងឃើញរូបភាពជាមួយនឹងវត្តមានរបស់យងសងគឺវាយមួយទល់ជាមួយនឹង4គាត់ដើរមកក្រោយវិញជាមួយនឹងការជោគមួយទៀតចឹងគាត់មួយទល់ជាមួយនឹង5ចឹងរសារគាត់ប្រើ skill ការសមាជិករបស់ CMU គឺគាត់ឆ្លាតខ្លាំងតែជាមួយនឹងការដកចាំគូដល់ជាមួយ skill បន្ទាប់មកគឺគាត់ហៅគ្នាវាយវិញយករងពីខាង CFU ចឹងឌីមេរបស់ Cloud កាត់តែ late game កាត់តែច្រើនតកតូនកតូនគណៈដែលគាត់ធ្វើការ ពាក់ជាមួយនឹង item 100នេះដូចចូលកន្លែងនេះជាមួយនឹងការចងបញ្ជើជាប់ធ្វើការវាយផ្ដាច់តាមមួយម៉ាត់ទេជូនទៅកាន់សូវិសាល បាទចាយើងជមើហ្គេមរបស់យើងតទៀតនេះគ្នាដោយសារតែហ្គេមចុងម្ដងនាទីទី12បាទអ្នកនរគ្នាបានមើលជាមួយនឹង Battlefield របស់ Mobile Legends Bang Bang Early Game Mobile Legends កំណត់ត្រឹម5នាទី5នាទីទៅ10 12នាទីគឺជា Mid Game ចំណែកចាប់ពីនាទីទី12ឡើងទៅគឺជា Late Game Late Game នឹងមកដល់ជាមួយនឹង Army គាត់ចាប់តាមមានជាមួយនឹង I Team ឆ្នាំនេះខ្ញុំអត់ដែរ Burn នៃ Flash ក៏មានការដាក់ចំដាក់ឈាមនេះគ្នាប៉ុន្តែជាមួយថាគាត់នៅមាន Teammate លេងច្រើនដែរទេជាមួយនឹង Team Fight នេះចូលមកដល់យកជាមួយនឹង Boss Q ដូចគ្នាដាវចេញយកតែម្ដងឥឡូវក៏មានការដេះគ្នាដូចគ្នាជាមួយពិសិដ្ឋនិង Dane យកជាមួយជាមួយនឹង ការ perform ជាមួយ expert relay របស់គាត់ទាំងពីរនេះឡតទី2ក៏បានមកដល់ជាមួយនឹងឡត NK បាទអាយ៉ា expert relay កំពុងតែមួយស្មើក្រារជាមួយនឹងឡតនេះគឺជាឡត in hand ឡតទី2ឡតល្បែ2ឡតជាផងតូននៅខាងបែក ផ្លូវជាតិលេខ3នៅទីរួមខេត្តកៅបាទមកហើយជាមួយនឹងការឃើញមកគ្នានៅមុខលត់ experience ឡើងទៅពីព្យាមដើមមកឲ្យតាន់ចូលជាមួយនឹង team fight មកញ៉ាំកាឲ្យតាន់គេជាមួយថាមកចងដៃគេតាន់ដែរទេព្រាមស្រួនមួយជាប់ឆ្កឹះមួយលេងចាប់ជើងអត់បានក្នុងណែបាច់ដើមកាមរយដាក់លេថយគេជាមួយនឹងការ clear lane កណ្ដាលទៅគេមួយដែរគាត់អូខេជាមួយនឹងក្រុមទាំងពីរគឺធ្វើបានល្អដែរគ្នាជាមួយនឹងការឆៃ map គ្នាទៅវិញទៅមក scout ពីអ្វីដែល enemy កំពុងតែធ្វើ scout ពី enemy movement scout ពីអ្វីគ្រប់យ៉ាងនេះគ្នាមកជូនមេគីឆៃ map អត់ចាំ hero point point ប៉ុន្តែក៏ចាំជាមួយនឹង hero ដែលគាត់ចង់បើក map ដូចគ្នា គេផងដែរបាទមានអារម្មណ៍ថាការ experience លេខទី2គឺគាត់ចូលច្បាស់ពីហ្គេមនេះគ្នាជាមួយនឹង Benedetta គឺជាប្រភេទ hero មួយដែលមាន passive ឈូសទៅឈូសមកគឺលឿនខ្លាំងប្រទេសជាមួយនឹងការ Nelson ប៉ុន្តែយើងគេមួយជាមួយនឹង Water របស់ Juson ក៏ពិសិដ្ឋគឺគាត់តែងតែព្យាយាមធ្វើបាច់ចំឲ្យដល់នេះដើម្បីការ break ក៏បានជាមួយនឹងឈាមបោដល់ដល់40000ជាងស្មើចិត្តមួយអូចាំជើងជាប់មិនមិនឈាម3តង់ពីនឹងដែរជាមួយនឹងរត់នេះខ្លួនឯងសម្រាប់ដែរលេខថយ4 stake ប្រាក់អត់មានដាច់នេះគ្នាចាក់ទុំបាស់រួមយកតែម្ដងជាមួយនឹង Sim 5 5 5 ទៅលើ CFU ពិសិដ្ឋបើកនេះក្បាលម្ដងប៉ុន្តែឆ្មាកណ្ដឹងពីក្រោយគ្នាជាមួយនឹងសួមារា Team 5នេះមានអត្ថន័យយ៉ាងណាអញ្ចេះជាមួយនឹង CFU ដើរជុំគ្នាភ្លាមភ្លាមជាមួយនឹងការ control ជាមួយនឹង objective ដូចគ្នាផងដែរតែយើងក៏បានឃើញជាមួយនឹងការ perform ដូចជាការ clear midland បណ្ដោះអាសន្នដូចគ្នាផងដែរ3 2 1 surprise ចាប់បានព្រះជាមួយនឹងវត្តមានរបស់សួមារាចាប់ជើងជួរក្បាច់ដើរ try count សេង1សេង2សេង3ធម្មតាជាមួយនឹង Mara ទៅគាត់រួចរួចដែរទេ Mara រត់មិនរួចនោះទេដៃចំដៃរបស់ Danet ឡប់ទី2ក៏បានទៅលើក្រុម CFU Gaming របស់ខ្ញុំមានអារម្មណ៍ថាហ្គេមនេះការសមាជិករបស់ Burn Flash គឺអត់មានណាគេគឺចូលទៅដល់ជាមួយវត្តមានរបស់អាមីឯងបើទោះបីជាមួយនឹងមានជាមួយនឹងយូសងចូលទៅដល់តែទីមីរបស់គាត់គឺមិនគ្រប់គ្រាន់ទេព្រោះតាមទៅជាមួយសិចត្រាដើម្បីការចាំហៀលជាមួយនឹងប្រើពីភ្លាមជាមួយនឹងមជ្ឈលមេគាចូលទៅជាមួយនឹងការកោអូបតោមាននឹងដែរជាមួយនឹងការបង្ហើយពីពិសេសនេះគ្នាសេងសេងជាមួយបងមានការបាច់យ៉ាហ្វ្រីហ្វ្រីតែមានកបានមួយនេះខ្លួនគឺវាខ្សែក្បាត់ ADM ទៅមិនចូលទេឡតកបានម្ដងមានកបានម្ដងចាក់ថ្មរំកណ្ដាលបងពីអាមអើយវាយទេវាយទេវាយទេហើយជ័យជំនះហ្គេមទី1កបានទៅលើក្រុមសេង F, F Joe Cammy! អីដែលខ្ញុំចាស់អារម្មណ៍មួយសម្រាប់ហ្គេមទី1វាគឺអត់មានហេរ៉ូណាគឺចូលដល់ Cloud ទេគឺ Cloud វាយអល់មកសម្រាប់ហ្គេមហ្នឹងព្រោះថាតែវត្តមានរបស់ជូដងគឺគាត់អាចជាប់ជាមួយ Class ទេមកប្រើក៏ប៉ុន្តែតែជាមួយ Cloud គឺគាត់លេងជាមួយ Spell Sprint ហើយគាត់មានជាមួយនឹង Florid ដើម្បីធ្វើការចាក់ឈាមទៀតវត្តមានរបស់ Sumara គឺគាត់លេងជាមួយ Land Slot គាត់អាចចូលកាន់ Cloud ប៉ុន្តែគឺគាត់ build ជាមួយនឹងសមីតេងទេចាំមានហេតុផលអីគឺគាត់ទៅចាក់មកតង់ដាច់ឲ្យដាច់ជាមួយ Cloud ទេហើយមួយទៀតគឺ Cloud គាត់ឆ្លាតមួយគឺគាត់ដឹងនៅពេលគាត់ប្រើជាមួយនឹង Albert គាត់មានជាមួយនឹង Villager ប៉ុន្តែសម្រាប់តានរបស់ Brody គឺ